អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review ទាក់ទងទៅនឹងរបៀបនៃការអូតូចូលសង្គ្រាម3ប្រទេសអឺដោយអ្នកទាំងអស់គ្នាដឹងហើយតាមធម្មតាសង្គ្រាម3ប្រទេសគឺជាកន្លែងដែលយើងអាចធ្វើការ farm នៅ gold ឬក៏អាចធៀបមួយចំនួនដើម្បីយកលក់វៃចាញ់ជើ gold ណាហ្នឹងហើយហើយអ្នកដែលគេ farm ខ្លាំងមែនទែនមួយសប្តាហ៍អាចហូបបានខ្ទង់10000ទៅ20000 gold រោសាហាវមែនទែនដោយសារមួយថ្ងៃគឺចូល3ដងអឺនេះគឺជា event ដែលជាអមបានដាក់ នេះចាស់ហើយណាប៉ុន្តែអ៊ីវ៉ាន់ដូចគ្នាទេខ្ញុំគ្រាន់យកមកមើលទេអូខេអញ្ចឹងស្គ្រីមបេប្រទេសគឺក្នុងការចូលគឺយើងចូលម៉ោង12ដល់ម៉ោង2ណាបញ្ចប់ម៉ោង2អានេះពីម៉ោង4ដល់ម៉ោង6រួមជាមួយនឹងម៉ោង8ដល់ម៉ោង10យប់អញ្ចឹងចូលម្ដងគឺយើងចូល2ម៉ោងណាហើយកន្លែងចូលគឺនៅបេជីងកន្លែងនេះចុចម៉ាប់មើលបានកន្លែងនេះហ្នឹងហើយមានតែក្រុងបេជីងមួយទេកន្លែងចូលហើយចូលហ្នឹងគឺយើងរើសអឺវាមាន3នេះអញ្ចឹងអាចរើសព្រឹត្តិការណ៍3នឹងបានចូលកន្លែងណា ខាងណាក៏បានដែរ តែសំខាន់ជាងគេនៅពេលដែលយើងចូលនេះដល់ម៉ោងវាវាធ្លាក់មានធ្លាក់ប្រអប់ពណ៌នេះអានេះដល់ពេលដែលយើងស៊ីយើងយក key ស៊ីជាមួយហ្នឹងហើយស៊ីទៅវាបាន world world B world F world អីហ្នឹងដែលសម្រាប់លក់យកជាជាលុយហ្នឹងហ្នឹងហើយហើយមួយទៀតដល់ពេលដែលយើងចូលគឺវាមានមួយទៀតវាមានអឺបាន item ដែលយើងវាយ monster ហ្នឹងវាបាន item item ហ្នឹងគឺយើងយកវាមកដោវាទទួលបានជា goal ហ្នឹងហើយអានេះខ្ញុំប្រាប់បញ្យល់ត្រួសត្រួសឯងដោយសារវីដេអូនេះខ្ញុំអត់និយាយពីរឿង event នឹងរឿងស៊ីចម្រៅឯងហើយ event នេះខ្ញុំប្រាប់ថាអូខេអ្នកខ្លះណាគាត់មាន TV auto ហើយគាត់អត់ចេះប្រើហ្នឹងឥឡូវយើងចូលទៅមើលបងប្អូនអូខេអញ្ចឹងទីមួយយើងខ្ញុំបើក TV auto នេះចោលមួយសិននេះអានេះខ្ញុំបាច់បង្ហាញទេដោយសារជាទូទៅគឺខ្ញុំដឹងតែអ្នកទាំងអស់គ្នា មានប្រើហ្នឹងហើយនេះគឺជា file crack ទេ file នេះគឺវាដំណើរការជាមួយទៅ CX2 ទេណាហ្នឹងហើយអូខេបែបហ្នឹងមក ហើយបន្តមកទៀតនេះជា hero hero ខ្ញុំណាអញ្ចឹងយើងមកក្បែរតា event នេះអញ្ចឹងយើងអត់ទាន់ create រើស hero ទេអញ្ចឹងកន្លែងនៃ function ដែលយើងត្រូវប្រើគឺនេះ follow npc អញ្ចឹងប៉ុណ្ណេះមកហើយបន្តមកទៀតយើងធ្វើការ update វាអញ្ចឹងកន្លែងនេះខ្ញុំអត់យកពាក្យនីទេមិនថាយើងយកពាក្យនីនេះមានថាឲ្យតែ npc ក្បែរក្បែរនេះវាចុចទាំងអស់អញ្ចឹងខ្ញុំសិត by name ណាខ្ញុំ create វាខ្ញុំសិត by name ទៅចុច update អញ្ចឹងមានថា npc ដែលមានមក unlock នេះណានឹងឲ្យវាចេញឈ្មោះមកតារាងនេះទាំងអស់ នេះចាណានៅចិត្តយើងវាមានចេញមិនរាំងនេះឃើញទេអញ្ចឹងយើងមើលឈ្មោះ NPC មួយគេ Champion Evil នេះខ្ញុំអានអាចដាច់ដែរអញ្ចឹងនេះអញ្ចឹងបែបហ្នឹងមកយើងចុចវា add ចូលអញ្ចឹងឃើញវាចូលមកកន្លោននេះមួយហើយអញ្ចឹងចុចលើវាចុចលើវាមួយហ្នឹងហើយបន្តទៅទៀតអឺយើងធ្វើការអាប់ដេតវាមកតង់ទៀតបែបនេះអញ្ចឹងកន្លែងនេះយើងចូលអីគេយើងចន់ឧទាហរណ៍ណានេះផ្លាច់ ចន់សិនយកពាក្យចន់នេះនេះពាក្យចន់នេះនេះអាពាក្យចន់លើនេះណានឹងចន់ event យើង add add បន្តទៅទៀតយើងចុចនេះរួចយើងរើគេយើងចង់ចូលខាងណាអញ្ចឹងមាន3អញ្ចឹងចង់ចូលខាងណាចូលឧទាហរណ៍ណាខ្ញុំចូលលើគេចុះអាប្រែវាមិនតង់ទេយកសុង add អឺប៉ុណ្្នឹងមកវារត់ចូលទៅក្នុងខ្លួនឯងណាហ្នឹងហើយរត់ចូលទៅក្នុងខ្លួនឯងអញ្ចឹងខ្ញុំគ្រី hero ខ្ញុំឃើញផ្លុកចូលដល់ក្នុង ណាអញ្ចឹងដល់កន្លែងក្នុងនេះយើងមានតា event នេះមួយទៀត អញ្ចឹងតានេះពេលយើងចូលដល់ក្នុងនេះណាចូលដល់ក្នុងនេះណាយើងចុចវាពាក្យ update នេះមកយើងយក song general ណា add វាចូលមកវាចុចនេះរួចយើងរើសយកមួយទៀតយើងរើសយកពាក្យនេះអញ្ចឹង upgrade កន្លែងនេះណាមើល I want to join battle អញ្ចឹងយកកន្លែងនេះមក add អានឹងចូលផ្លឹបវាចូលវាចូលទៅក្នុងហើយអូខេអានេះវាចូលដល់ក្នុងហើយអញ្ចឹងធ្វើមិនទៀតអឺអានេះយើងឲ្យវាដើរឧទាហរណ៍ណាហ្នឹងហើយ ឧទាហរណ៍យើងឲ្យវាដើរចុះយើងចុចកន្លែង auto train នេះមកយើងបិទនេះសិនណា auto train នេះមកអញ្ចឹងអឺកន្លែងឲ្យវាដើរយើងចុចពាក្យនេះអញ្ចឹងដំបូងចូលកន្លែងហ្នឹង upgrade add វាមួយតមកទៀតយើងឲ្យវាដើរមកកណ្ដាលនេះតាមពិតយើងឲ្យវានៅមួយកន្លែងក៏បានអត់អីទេដោយសារភិកច្រើន ហេរ៉ូដែលយើងយកមក farm គឺយើង farm តែមួយហេរ៉ូទេយើងអាចយើងអាច farm 2 3ហេរ៉ូព្រោះយើងអត់ណាមានដៃគូចុចទេអ្នកខ្លះណាគាត់បើក3 4 5ផ្ទាំងលើនឹងទាំងអស់គាត់ធ្វើអញ្ចឹងទាំងអស់មកតែនេះស៊ីសងលើយើងអ្នកនេះអញ្ចឹងប៉ុណ្្នឹងមកបានហើយអូសតអូតូឃើញទេអញ្ចឹងអឺយើងឲ្យវាដើរវាគ្រាន់ដើរចុះដើរឡើងកុំឲ្យវា slip ទេណាហើយរបៀបនៃការអូតូវៃនេះនេះយើងចង់ឲ្យវាវៃលើអីគេឃើញទេ យើងប្រើ skill មួយណាអញ្ចឹង defend defend អានេះយើងដាក់ចេះអឺ defend attack monster ឲ្យវាវៃ monster ឈ្មោះគេអញ្ចឹងយើង add វាមកធម្មតាមកអានេះដោយសារវាអត់ទាន់ចេញ monster អញ្ចឹងណាអញ្ចឹងខ្ញុំសុំកុំឲ្យវាដើរនេះសិនខ្ញុំតដើររក monster ឧទាហរណ៍អ្នកនរនេះមើលតែ monster នេះចង់និយាយថា hero នេះវៃអត់ងាប់ទេណាព្រោះត last skill នឹងឲ្យត last skill វៃងាប់ប៉ុន្តែมันជាបញ្ហាអីទេតាមពិតយើងមានកម្មវិធី support មួយចំនួនទៀតដែលអាចធ្វើ ក្នុងការវាយ monster វាយវាយឈឺចឹងនេះគេ farm បាត់ហើយនេះគេ farm ហើយងាប់អស់ហើយនេះគេ farm មកហើយចូលមករៀងច្រៅតិចមកដើររោតិចបើបងគេឃើញខ្ញុំគេវាយទៀតគ្រាន់ថានេះវាស្រួលទេស្រួលក្នុងថាពេលដែលយើងងាប់ក៏វា អូតូរត់ចូលមកក្នុងនឹងខ្លួនឯងដែរអត់ជាបបាយទេនេះតុងអត់ឃើញទេពេលណាប្រមូលໄວអស់ហើយ ដូចទូទៅតែតែមានអ្នកហ្វាមនៅក្នុងនេះហ្នឹងហើយតែតែមានអ្នកហ្វាមហើយអត់ឃើញមានចៃពីណាអ្នកហ្វាមបើបើចេញមកងាប់អត់លេងអត់ឃើញមែនតាព្រោះតាមធម្មតាកន្លែង Monster មានរហូតតាអ្នកខាងសុង500ហើយកន្លែងនេះបើយើងជួលចូលឈ្នះជួលឈ្នះបាននេះបានអឺ 8ដងបានដាវជីមួយនេះតើដាវចេះលុយតាហ្នឹងហើយព្រោះមួយថ្ងៃ3ដងចឹងមើលអ្នកទាំងចូលមួយថ្ងៃ3ដងចឹងបើចូលអឺតែ3ថ្ងៃគ្រប់ប៉ុន្តែនេះឈ្នះឈ្នះខាងនេះនេះអានតែអីទេខ្ញុំបានមិនដាច់ដែរយើងមើល point គេចូលខាងនេះច្រើនចឹងចូលខាងនោះទៅប៉ុន្តែបើយើងលក្ខណៈថាយើងចង់ farm មិនបាច់ទេនេះនេះប្រអប់នេះប្រអប់នេះតែខ្ញុំអត់មាន AC ឃើញ monster វៃឈឺណានេះ monster ចឹង monster វៃឈឺខ្លាំងមែនទេឃើញទេដល់ពេលចឹងអឺ អានេះអឺចេះ skill right ហើយតាមធម្មតាអ្នកនឹងឲ្យប្រើ skill ខាងខាងស្ដាំខាងឆ្វេងនេះគេវាយគេវាយប្រមូល monster តែអានេះខ្ញុំអត់វាយណាតាមពិតវាមានអានេះស៊ីតែខ្ញុំស៊ីអត់កើតប៉ុននេះកន្លះម៉ោងមិនស៊ីបានម្ដងប៉ុននេះហ្នឹងហើយអត់មានអីវាយ អូខេអឺខ្ញុំបង្ហាញតែប៉ុណ្្នឹងបានហើយអ្នកទាំងអស់នេះរបៀបនៃការវាយចាំមើលវីដេអូក្រោយដោយសារតាមប្រភេទវីដេអូតាមធម្មតាខ្ញុំ record ប្រហែលជា7ទៅ8នាទីឯងនឹងហើយវីដេអូក្រោយខ្ញុំ detail មួយទៀតតាក់ទងទៅនឹងការ farm នៅវ័យនៅអាអ្នក monster នេះយើងមិនបាច់ប្រើ last skill យើងប្រើ tool មួយទៀតដើម្បី support ទៅលើ ពួកអាប្រភេទ monster អស់នេះណាប៉ុន្តែជាទូទៅ auto ក្នុងនេះវ័យ monster វាអត់ឈ្នះទេណាខ្ញុំបញ្ជាក់តិច auto វាអត់ឈ្នះទេ monster អាពួកនេះវ័យឈឺវ័យឈឺខ្លាំងមែនទែន អញ្ចឹងបើអ្នកទាំងអស់នេះចង់វាយវាអឺកុំកុំកុំវាយពួកអូតូវាយក្នុងហ្នឹងអូតូវាយក្រៅក្រុងបានតែបើអូតូវាយពួកអានេះវាអត់ងាប់ទេអ្នកទាំងអស់នេះមើល WS មិញមិនមែន item គាត់អត់ទេណាចាំខ្ញុំ view ឲ្យមើល WS នេះគឺសាន់នេះចង់មកឈុតអីនេះឃើញទេប៉ុន្តែវាយ monster អស់ឈាមបន្តិចបន្តិចឃើញទេអញ្ចឹងអានេះទេហើយប្រអប់ប្រអប់នេះគឺយើងស៊ីបាន world B world A ហ្នឹងឯងហ្នឹងហើយអ្នកនរនេះអាចធ្វើការស៊ីបានតិចទៀតគេដាក់ខ្ញុំមក skill ងាប់បាត់ឡោះព្រោះគេថាខ្ញុំគោគេអញ្ចឹងណា អូខេអញ្ចឹងចំពោះវីដេអូមានប្រប៉ុណ្្នឹងអ្នកទាំងអស់នេះហើយវីដេអូក្រោយខ្ញុំនឹងប្រាប់ពី tool មួយទៀតគេហៅ tool R1000 ដែលអ្នកទាំងអស់នេះអាចយកវាមកប្រើក្នុងការបី monster បានអូខេអញ្ចឹងអរគុណបាយបាយ